គូសង្សារផ្លានជីវិតអាណិតត្រឡាញ់រូបបងមកខ្លួនបងគូពុំពីការធៀបថា ស់បងមកបានទាំងក្នុងចិត្តតែហេតុក៏គុណពិតជាសារ ដើម្បីអូនមកហ៊ានបដូរជីវិតស្លាប់រស់មិនគិតអាឡា